សម្ដេចតេជោហ៊ុនសែនបានចូលរួមរំលែកទុក្ខជាមួយនឹងកូរ៉េខាងត្បូងចំពោះហេតុការណ៍សោកនាដកម្មរត់ជន់គ្នាសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានសម្ដែងនៅការសោកសៅជាខ្លាំងចំពោះឧបតវៈហេតុសោកនាដកម្មនៃការរត់ជន់គ្នារបស់ប្រជាជនកូរ៉េខាងត្បូងនៅក្នុងខណ្ឌអ៊ីថេវ៉ុនក្រុងសេអ៊ូលកាលពីយប់ថ្ងៃទី29ខែតុលា ក្នុងសារលិខិតចូលរួមរំលែកទុកជូនប្រធានាធិបតីកូរ៉េខាងត្បូងសម្ដេចដៃជោនាយករដ្ឋមន្ត្រី បានគូបញ្ជាក់ថា តាមនាមរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជាខ្ញុំចូលរួមរំលែកទុកយ៉ាងក្រៀមក្រំនិងក្តី អាណិត អាសូរយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមនិងតាមការរយៈឯកឧត្តមជូនចំពោះប្រជាជន នៃសាធារណរដ្ឋកូរ៉េជាពិសេស ក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់ ខណៈដែលកម្ពុជា នៅជាមួយសាធារណរដ្ឋកូរ៉េក្នុងគ្រាសោកសៅនេះសូមជូនពរឲ្យអ្នកប្រងរបួសទាំងត្រីនៅក្រុងសេអ៊ូលដើម្បីអបអរពិធីហូរ៉ូវីនក៏បានកើតមានហេតុការណ៍រត់ជន់គ្នានេះកើតឡើងការជួបជុំដើម្បីអបអរសាទរពិធីបុណ្យហូរ៉ូវីនទៅនឹងបានបើកឲ្យមានការជួបជុំគ្នាឡើងវិញក្រោយពីការរាតត្បាតជំងឺ Covid-19 តួលេខចុងក្រោយពីកូរ៉េខាងត្បូង បានបង្ហាញថាមានមនុស្សយ៉ាងហោចណាស់ 153នាក់បានស្លាប់និង82នាក់ទៀតរងរបួសក្នុងនោះមាន19នាក់របួសធ្ងន់ក្នុងចំណោមអ្នកបាត់បង់ជីវិតតួលេខជនបរទេសបានកើនឡើងដល់22នាក់រួមមានជនជាតិចិន4នាក់អេរ៉ង់4នាក់រុស្ស៊ី3នាក់អាមេរិក1នាក់បារាំង1នាក់អូស្ត្រាលី1នាក់វៀតណាម1នាក់អូប៉ាគីស្ថាន1នាក់ណេវេស1នាក់កាហាស្ថាន1នាក់ស្រីលង្កា1នាក់ថៃ1នាក់និងអូស្ត្រាលី1នាក់ គណៈជនបរទេសម្នាក់ចុងក្រោយមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេរាជរដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចប្រកាសការទុកមួយសប្តាហ៍គឺចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃសៅរ៍សប្តាហ៍ក្រោយ។